វន់ទុនផ្លត់អ្វីម្លេះដកខ្លួនចង្កេះសាកសមអិនខ្ញុំនេត្រាខ្មៅស្រើបបោមាត់ស្រស់អូនស្អាតទាំងអង្គដូចអប្សសារអូនរួមរបាំចិញ្ច្រាំចិត្តបង លោកស្នេហ៍នួនអងឥតប្រែចិនតាសិល្បៈចងចិត្តអូនចងស្នេហាចងមួយភ្លេងកាបងហើយនឹងស្រីបងសូមឋានៈធ្នមបីបងបំពេលួងលោមមាសមេ លំគ្រាសង្ស័យបងនៅតែស្នេហ៍បើបងបត់ស្រីសូមអើយមរណាជឿចង់ជីវ៉ា សូមធនៈធនងបីបងបំពេលួងលោកមាសមេអូនកុំសង្ស័យបងសូមស្បតថាស្មោះតែថ្លាមថ្លៃលោកគ្រាសង្ស័យបងនៅតែស្នេហ៍បើបងបត់ស្រីសូមអើយមរណា ជឿចង់ជីវ៉ាបងស្មងមានប្រា